ចប់ហើយលើកនេះស្ងាត់ស្ងាត់ស្រាប់តែលោកផែងបណ្ណៈបង្ហោះរូបភាពដាក់សញ្ញាខ្វែងនៅលើមុខរបស់កក្តាសុភ័ណ្ឌហើយព្រមទាំងភ្ជាប់ជាមួយនឹងខ្លឹមសារយ៉ាងធ្ងន់ធ្ងរថាប្រិយមិត្តប្រកាសជាបានជ្រាបហើយថាបុគ្គលកក្តាសុភ័ណ្ឌធ្លាប់ជាអតីតព្រះសង្ឃដែលធ្លាប់បានបួសប្រតិបត្តិតាមព្រះពុទ្ធសាសនាប៉ុន្តែបន្ទាប់ពីបានសឹកអស់មួយរយៈ ស្រាប់តែបុគ្គលរូបនេះ បានคล้ายទៅជាមនុស្សមួយផ្សេងទៀតដោយប្រែខ្លួនទៅជាខ្ទេចពេញសិទ្ធចូលចិត្តថតរូបសិចស៊ីដោយមិនគិតថាវានឹងជះផលប៉ះពាល់អាក្រក់យ៉ាងខ្លាំងដល់សង្គមនិងវប្បធម៌របស់ខ្មែរ បន្ទាប់ពីបានឃើញរូបភាពស៊ីស៊ីជាច្រើនរួចមក អត់ទ្រាំមិនបានស្រាប់តែលោកផែងវណ្ណៈបានបង្ហោះរូបភាពជាមួយនឹងលោកកក្តាសោភ័ណ្ឌប៉ុន្តែ បានដាក់សញ្ញាខ្វែងនៅលើមុខរបស់កក្តាសោភ័ណ្ឌ ព្រមទាំងមានភ្ជាប់ជាមួយនៅខ្លឹមសារដែលមានអត្ថន័យទាំងស្រុងថា ពីមួយថ្ងៃទៅមួយថ្ងៃបុគ្គលកក្កដាសុភ័ណ្ឌធ្វើរឿងមិនគប្បីកាន់តែច្រើនជាពិសេសប៉ះពាល់ដល់ប្រពៃណីវប្បធម៌ខ្មែរដូច្នេះខ្ញុំសម្រេច unfriend និងកាត់កាល់ចោលដោយមិនទុកជាមិត្ត Facebook ទៀតទេ ការបង្ហោះរបស់លោកផៃវណ្ណៈត្រូវបានធ្វើឡើងបន្ទាប់ពីបុគ្គលកក្កដាសុភ័ណ្ឌបានធ្វើការបង្ហោះរូបភាពជាបន្តបន្ទាប់ ដោយស្លៀកពាក់ខោអាវហែលទឹក ដែលការបង្ហោះនេះបានធ្វើឲ្យមហាជនមានការហួសចិត្តជាខ្លាំងហើយក៏មានអ្នកខ្លះបានណែនាំកុំឲ្យបុគ្គលកក្តាសុភ័ណ្ឌបន្តសកម្មភាពបែបនេះទៀតផងដែរយ៉ាងណាក៏ដោយ ការបង្ហោះសាររបស់លោកផៃមណៈនេះកាន់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលបន្ថែមទៀតដោយគ្រប់គ្នាមិននឹកស្មានថាលោកផៃវណ្ណៈនឹងអាចបង្ហោះសារដែលមានខ្លឹមសារបែបនេះនោះទេ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។